sbs.com.au/ ខ្មែរប្រិមិត្តអ្នកស្ដាប់ Visual SBS ខ្មែរទាំងអស់ជាទីមេត្រីនៅថ្ងៃនេះនាងខ្ញុំនឹងនាំលោកអ្នកមកជួបជាមួយនឹងលោកយ៉ាន់ប៊ុនណានដែលជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទីក្រុង Melbourne រដ្ឋ Victoria នាងខ្ញុំនឹងពិភាក្សាជាមួយនឹងលោកច័ន្ទបណ្ណាតអំពីហេតុផលអ្វីដែលនាំឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោម នៅរដ្ឋវីតូរីនាំគ្នាប្រារព្ធពិធីរំលឹកខួប73ឆ្នាំនៃការបាត់បង់ទឹកដី កម្ពុជាក្រោមចា៎ជំរាបសួរលោកច័ន្ទបណ្ណាតបាទជំរាបសួរកញ្ញារ៉ាណេចាសុខសប្បាយទេថ្ងៃនេះបាទសុខសប្បាយអរគុណណែសុខសប្បាយដែរចាខ្ញុំសុខសប្បាយធម្មតាហើយសូមអរគុណលោកច័ន្ទបណ្ណាតខ្លាំងណាស់ចំពោះពេលវេលានៅក្នុងថ្ងៃនេះឲ្យ SBS ខ្មែរបានសម្ភាសចា បាទបាទអរគុណដល់ណាចាកាលពីពេលថ្មីថ្មីនេះយើងសង្កេតឃើញថាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅរដ្ឋវិទូរីយើងនេះបានជួបជុំគ្នាប្រពភព73ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមហើយលោកច័ន្ទប៊ុនណានអាចជម្រាបទៅប្រិយមិត្តអ្នកស្ដាប់យើងបានទេថាមូលហេតុអ្វីទៅ ដែលនាំឲ្យបងប្អូនខ្មែរយើងប្ររពជារៀងរាល់ឆ្នាំបែបនេះចា៎បាទមូលហេតុដែលចម្បងដែលយើងប្រត់កម្មវិធីនេះគឺចង់ រំលឹកឡើងរឿងសោកនាដកម្មអតីតកាលដែលបារាំងប្រធានាធិបតីបារាំងឈ្មោះវ៉ាន់សាំងអរិយ៉ូដែលទេទឹកដីខ្មែរកម្ពុជាក្រោមទៅឲ្យអាណានិគមយួន គ្រប់គ្រងបន្តមកដល់សប្តាហ៍ថ្ងៃនេះគឺថ្ងៃទី4មិថុនាឆ្នាំ1949និងរហូតមកដល់សប្តាហ៍ថ្ងៃគឺថ្ងៃទី4ខែមិថុនាឆ្នាំ2022គឺអស់រយៈពេល73ឆ្នាំហើយបាទចាសសូមអរគុណ ក្រៅតែពីការរំលឹកនេះតើវាមានហេតុផលអ្វីផ្សេងទៀតទេសម្រាប់ទៅប្រជាពលរដ្ឋកម្ពុជាក្រោមដែលបានរស់នៅក្រៅប្រទេសហើយមកដល់ទឹកដីមួយដែលយើងអាចនិយាយបានថាជាទឹកដីដែលអាចរស់នៅយ៉ាងសុខដុមរមនាហើយប៉ុន្តែនៅតែព្យាយាមធ្វើនៅពិធីរំលឹកបែបនេះទៀតតើវាមានអតិពលបែបណាខ្លះទៅទៅដល់ប្រជាពលរដ្ឋជាពិសេសគឺកូនខ្មែរក្រោមចំនួនក្រោយនេះចា៎បាទអ្វីដែលយើងបាន ធ្វើនៅក្នុងថ្ងៃនេះគឺដោយសារប្រជាពលរដ្ឋខ្មែរក្រមយើងនៅរាប់លានអ្នកជាពិសេសយុវជនយើង នៅដែនដីកម្ពុជាក្រមគាត់អត់មានសិទ្ធិធ្វើគាត់អត់មានសិទ្ធិប្រពនយោហាស្ដីអីសូមអត់បំផតរដ្ឋាភិបាលកុម្មុយនីសវៀតណាមហ្នឹងបំបត្តិសិទ្ធិទាំងស្រុងជាងហើយយើងខ្មែរនៅក្រៅស្រុកជាពិសេសនៅប្រទេសអូស្ត្រាលីមានសិទ្ធិពេញលេញជាប្រទេសប្រជាធិបតេយ្យមានសិទ្ធិពេញលេញក្នុងការនិយាយស្ដីអ្វីដែលជាការពិតជាងហើយយើងក៏ខំសម្ដែងមតិ ជំនួសពួកគាត់នៅក្នុងស្រុកហើយ ម្យ៉ាងទៀតក៏ជាកិច្ចការដែលយើងត្រូវធ្វើដើម្បីរំលឹកកូនចៅខ្មែរក្រមដែលរស់នៅក្នុងក្រៅស្រុកចំនួនក្រោយឲ្យពួកគាត់ដឹង ដើម្បីតស៊ូទាមទារនៅអ្វីដែល ជាសិទ្ធិមូលដ្ឋាន ខ្មែរក្រមត្រូវតែបាននៅដែនដីកម្ពុជាក្រមបានចាអរគុណលោកបណ្ណាតចំពោះត្រង់ចំណុចនេះដែលថា ចាអ្នកនៅ ខាងក្រៅរួមទាំងលោកបណ្ណានិងអ្នកផ្សេងផ្សេងទៀតដែលមានចិត្តស្នេហាប្រទេសជាតិហ្នឹងគឺព្យាយាមយ៉ាងណា ព្យាយាមលើកឲ្យទៅអន្តរជាតិនឹងបានដឹងបានលឺជំនួសអ្នកដែលនៅក្នុងប្រទេសដែលដឹងហើយថាអ្នកនៅក្នុងប្រទេសនឹងគឺมันអាចនិយាយអ្វីมันអាចធ្វើអ្វីបានទេដោយសារថាមានការគម្រាមកំហែងពីអាជ្ញាធរអីចឹងទៅតើសម្រាប់សកម្មជនដែលនៅក្នុងប្រទេសនោះចាតើពួកគាត់បច្ចុប្បន្ននេះតើពួកគាត់កំពុងតែមានភាពសកម្មដែរឬទេឬក៏យ៉ាងណាដែរចា បាទបើប្រិយមិត្តមាន បានតាមដានបណ្ដាញសង្គមឬមួយក៏តាម YouTube អញ្ចឹងអាចឃើញថាសកម្មភាពយុវជនយើងនៅក្នុងស្រុកគឺពួកគាត់មានចិត្តក្លាហានហើយផុសផុលឡើងខ្លាំងមែនទែនក្នុងរយៈពេលខ្លីៗខាងមុខនេះដោយសារព័ត៌មានគាត់ទទួលបានពីគ្រប់ជ្រុងជ្រោយគ្រប់ទិសទីបើឲ្យព័ត៌មានឥឡូវអត់មានព្រំដែនទេចឹងហើយ អ្វីដែលបងប្អូន ខ្មែរក្រមយើងរស់នៅក្នុងក្រៅស្រុកយើងអាចបង្ហោះឡើងចែកចាយតាមរយៈបណ្ដាញ social media ហ្នឹងតាមរយៈអឺ social media ដើម្បីឲ្យបងប្អូនយើងក្នុងស្រុកបានជ្រាបព្រោះឲ្យអ្វីជាច្បាប់អន្តរជាតិប្រកាសដោយអង្គការសហប្រជាជាតិរដ្ឋាភិបាលវៀតណាមមិនបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរយើងបានដឹងទេក៏បីរដ្ឋាភិបាលវៀតណាមហ្នឹងក៏ជាហត្ថលេខហត្ថលេខ21ក្នុងក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ប៉ុន្តែនៅក្នុងស្រុកគឺគាត់បាត់ចិត្តឈឹងហើយដូច្នេះហើយបានយើងនៅក្នុងក្រៅស្រុកយើងខំផ្សព្វផ្សាយអ្វីដែលយើងអាចធ្វើបានដើម្បីជាសារមួយរំលឹកដល់ពួកគាត់ក្នុងស្រុកហើយយើងឃើញថាក្នុងរយៈពេលខ្លីៗនេះពួកគាត់មានចិត្តផុសផុលមោះមុតមែនទែនក្នុងការតស៊ូទាមទារសិទ្ធិសេរីភាពជូនបងប្អូនខ្មែរក្រោមថ្ងៃនេះនៅក្នុងរស់នៅនៅកម្ពុជាក្រោមនោះបាទ ចាអរគុណណាស់លោកបណ្ណាតចាឆ្លៀតក្នុងចំណុចនេះនាងខ្ញុំក៏ចាប់អារម្មណ៍ផងដែរចំពោះភាព សកម្មរបស់យុវជនដែលកំពុងតែផុសផុលទាមទារឯករាជ្យឲ្យមានសិទ្ធិសេរីនៅក្នុងការនិយាយស្ដីក្នុងការធ្វើអ្វីដែលជាសកម្មភាពត្រឹមត្រូវរបស់ពួកគាត់នឹងហើយក៏ឃើញថាពួកគាត់ក៏កំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើនផ្សេងផ្សេងទៀតដែរតើនៅត្រង់ចំណុចនេះក្នុងនាមសហព័ន្ធដែរហើយនឹងជាប្រជាពលរដ្ឋម្នាក់ដែលគ្រប់គ្រងស្រឡាញ់ទឹកដីនៅក្រៅប្រទេសនេះតើមាន សកម្មភាពបែបណា ដើម្បីជួយគ្រប់គ្រងទៅដល់ យុវជនដែលកំពុងតែជួបនៅបញ្ហាទាំងអស់នោះចា៎បងប្អូននៅខាងក្រៅស្រុកនេះបើបានលើដំណឹងថាទៅថារដ្ឋាភិបាលវៀតណាមធ្វើទុកបុកម្នេញទៀតសង្កត់ហៅទៅសួរចម្លើយអីហ្នឹងយើងធម្មតាបើចាញ់ជាលេខអក្សរមានលិខិតអីច្បាស់លាស់គឺយើងអឺសហព័ន្ធផ្នែកក្រមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកពួកគាត់ផ្ញើសារទាំងអស់ហ្នឹងទៅដល់ អង្គការ UNPO ពេលការទៅដល់ UNPO UNPO ហើយ UNPO គឺជាផ្នែកមួយរបស់ UN បាទជាងហើយអង្គការ UN ក៏ជានាវាមួយក៏យកអាសំណើរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមហ្នឹងយកអ្វីដែលជាការរៀបការរបស់សហព័ន្ធទៅដល់ផ្ញើដល់ UN បាទផ្ញើដល់អង្គការសហជីវជាតិភ្លាមភ្លាមបាទក្នុងតែ24ម៉ោងគឺសាររបស់ខ្មែរក្រោមឲ្យតែយើងមានផុសតាងគ្រប់គ្រាន់ជាពិសេសយុវជនយើងនឹងមានរូបថតឬមួយ មានលិខិតអញ្ជើញឬមួយក៏មានអីផុសតាងគ្រប់គ្រាន់យើងផ្ញើទៅភ្លាមភ្លាមអត់មាន លើសពី24ម៉ោងទេសម័យឥឡូវនេះដូចយើងថាដឹងស្រាប់ហើយសម័យអឺវិទ្យាសាស្ត្រខាងព័ត៌មានណាជាងហើយអ្វីដែលកើតឡើងនៅកម្ពុជាក្រោមភ្លាមភ្លាម យើងបានជូនព័ត៌មានភ្លាមភ្លាមហើយនឹងហើយក៏ជាការលើកទឹកចិត្តដល់យុវជនខ្មែរក្រោមយើងមានចិត្តក្លាហានមោះមុតដែរព្រោះអីក៏ធ្វើ ទាមទារអ្វីដែលស្របច្បាប់ដោយសន្តិវិធីតាមច្បាប់អន្តរជាតិសហព័ន្ធខ្មែរកម្ពុជាក្រោមគឺជាអង្គការក្រៅរដ្ឋាភិបាលហៅថា NGO ណាយើងមានតំណែងអត្តមត់ជាមួយ UNPO យើងក៏ជាសមាជិកមួយរបស់ UNPO ហើយក៏ជាមានតំណែងអត្តមត់ជាមួយអង្គការនានាហើយជាមួយរដ្ឋាភិបាលរបស់អាមេរិកនិងរដ្ឋាភិបាលផ្សេងផ្សេងដែលគេផ្ដល់ជំនួយទៅឲ្យខាងវៀតណាមហ្នឹងជាងហើយអ្វីដែលជាទុកកង្វល់របស់ខ្មែរក្រម ជាពិសេសបងប្អូននៅក្នុងស្រុកនេះសហព័ន្ធយើងផ្ញើស្ទល់ទៅប្រទេសដែលមានតំណែងអឺជំនួយទៅខាងរដ្ឋាភិបាលវៀតណាមហ្នឹងណាចាយើងងាកទៅការប្រពៃពិធីខួប73ឆ្នាំនេះវិញចា សម្រាប់ឆ្នាំនេះផងដែរលោកបណ្ណាតឃើញថាមានអ្វីដែលខុសប្លែកពីឆ្នាំមុនដែរឬទេចាជាពិសេសគឺការគ្រប់គ្រងរបស់ប្រជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោមដែលរស់កំពុងតែរស់នៅក្រៅប្រទេសនេះមានការចូលរួមនិងគ្រប់គ្រងជាងឆ្នាំមុនមុនឬយ៉ាងណាដែរចា 2ឆ្នាំហើយយើងអត់បានធ្វើទេដោយសារ Covid ចឹងហើយយើងតែចាប់ដើមធ្វើពីឆ្នាំនេះឡើងវិញហើយបើនិយាយពីមុននឹងទៀតមុននឹងទៀតគឺយើងមិនធ្វើបានមានធ្វើមិនធ្វើប្រពៃធីធ្វើហ្នឹងប៉ុន្តែមិនបានធ្វើអាធំដុំនៅសមាគមខ្មែរទេយើងគាត់ទៅធ្វើនៅតាមគេអដ្ឋានឬមួយតាមវត្តតាមអីចឹងណាហើយជើងភៀវក៏តិចដែរ ប៉ុន្តែលើកដល់ឡែកឆ្នាំនេះយើងឃើញថា សន្ទុះនៃបងប្អូនជា ប្រដ្ឋខ្មែរក្រោមនៅកៅស្រុកហ្នឹងគាត់មានការភ្ញាក់រលឹកហើយមានចំណាប់អារម្មណ៍ខ្លាំងហើយជាវិសាវាគ្មិនទាំងជាច្រើនបាទជាពិសេសខាងអង្គការផ្សេងផ្សេងជាច្រើនក៏គាត់មានតំណែងល្អជាមួយខាងខ្មែរក្រោមដែរអឺដូចជាគណៈបកផ្សេងផ្សេងគណៈបកសង្គ្រោះជាតិឬមួយក៏លោកតំណាងរាតមិញទៀងរួមឬមួយក៏លោកខ្ញុំជាយហនអញ្ចឹងក៏គាត់មានតំណែងល្អហើយគាត់ក៏ ពួកគាត់ក៏អញ្ជើញមកចូលរួម ក្នុងកម្មវិធីនេះហើយញ៉ាំងថ្ងៃប្រពត្តបងទឹកដីរបស់យើងឆ្នាំនេះនាំឲ្យបានអឹកធឹកហើយមានភាពកក់ក្ដៅខ្លាំងមែនទែនចាតកតងទៅនឹងការប្រពៃពិធីជារៀងរាល់ឆ្នាំនេះផងដែរនាងខ្ញុំក៏ចាប់អារម្មណ៍ដែរថាចង់ដឹងអំពីក្តីសង្ឃឹមរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាក្រោមរបស់យើង ថាតើការប្រារព្ធ ពិធីជារៀងរាល់ឆ្នាំនេះតើក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋយើងគឺមានក្តីសង្ឃឹមដែរទេថាកម្មវិធីនេះនឹងអាចជួយទៀមទាឲ្យបាននៅទឹកដីត្រឡប់មកវិញឬក៏យ៉ាងណាដែរចា៎អឺយើងធ្វើកម្មវិធីនេះជាការរំលឹកខួបលើកទី73ហើយក៏ជាសារមួយផ្ដល់ទៅឲ្យបងប្អូនយើងបានជ្រាបជ្រួចជ្រាបគ្រប់គ្រប់គ្នា ទី1ទី2ទៀតហើយក៏ជាសារមួយផ្ដល់ទៅដល់ដល់រដ្ឋាភិបាលវៀតណាមដែរ ហើយអ្វីដែលយើងចង់ទៀមទាគឺយើងមិនដែលទៀមទាទឹកដីមកវិញទេព្រោះអីប្រជាពលរដ្ឋខ្មែរក្រោមនៅទីនោះរាប់លានអ្នកបាទពី8ទៅ10លានអ្នកជាង10លានអ្នកនោះតាមតួលេខណាហើយប្រជាពលរដ្ឋខ្មែរនៅទីនោះដែនដីដីខ្មែរនៅទីនោះយើងខ្វះអ្វីដែលយើងខ្វះគឺយើងខ្វះនិស្សិតទេយើងខ្វះសិទ្ធិសេរីភាពខ្វះសិទ្ធិបញ្ចេញមតិទំនៀមទម្លាប់ប្រពៃណីសាសនារបស់យើងត្រូវគេត្រួតត្រាត្រូវគេគ្រប់គ្រងទាំងអស់អសរសាស្ត្ររបស់យើងអត់មាន បានបរៀនទលំទលេភាសារបស់យើងអត់មានបាននិយាយទលេទលំទលេចឹងណាអសរខ្មែរសម្ងាយបានបរៀននៅក្នុងវត្តទេយើងចង់បានអសរខ្មែរបរៀន មិនត្រឹមនៅក្នុងវត្តទេ គឺនៅសាលាសកលហើយបានប្រើប្រាស់ទលំទលេគ្រប់ទិសទីនៅក្នុងការិយាល័យរបស់រដ្ឋឬមួយកន្លែងនានាទាំងអស់បាទចឹងហើយអ្វីដែលយើងទាមទារគឺទាមទារសិទ្ធិសេរីភាពដែលវៀតណាមជាហត្ថលេខីមួយ នៅក្នុងសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីពីសិទ្ធិជនជាតិដើមមាន46មាត្រា បាទនៅក្នុង46មេតានោះគឺអ្វីដែលខ្មែរក្រមសហព័ន្ធខ្មែរក្រមចាប់បារម្ភបំផុតហើយនឹងជំរុញបំផុតនឹងគឺសិទ្ធិស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់សិទ្ធិរបស់ជនជាតិដើមអង់គ្លេសហៅថា the right of self determination the indigenous indigenous people have the right to self determination មានន័យថាជនជាតិដើមមានសិទ្ធិស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯងស្វ័យសម្រេចវាសនាខ្លួនដោយខ្លួនឯងនឹងមិនមានន័យថាពួកគាត់មានស្វ័យមានសិទ្ធិធ្វើអ្វីដែលពួកគាត់ចង់ធ្វើយើងធ្វើដូចសេដ្ឋកិច្ច សេដ្ឋកិច្ចដោយខ្លួនឯងនយោបាយយើងអាចជ្រើសរើសនយោបាយណាក់ដឹកនាំមកខ្លួនឯងយើងហើយសាសនាជំនឿសាសនាខ្មែរក្រោមក៏មានសាសនាហើយយើងតាមសាសនាពុទ្ធពុទ្ធសាសនាតាំងពីរាប់ពាន់ឆ្នាំមកហើយហើយខ្មែរក្រោមមានតាំងពីលំនៅនៅ ដែនដីកម្ពុជាក្រោមរាប់ពាន់ឆ្នាំមុនដែលជនជាតិយួនមកដល់បាទនឹងជាផុសតាងជាសក្ខីភាពមួយយ៉ាងច្បាស់លាស់ដែលមិនអាចប្រកែកបានដោយសារតលហៃកនឹងហើយបានខ្មែរក្រមបានចូលជា UNPO ជាអង្គការដែលគ្មានរដ្ឋាភិបាលតំណាងឲ្យប្រជា ជាតិដែលគ្មានរដ្ឋាភិបាលនៅក្នុង UNPO ហ្នឹងបាទហើយយើងសង្ឃឹមថារដ្ឋាភិបាលវៀតណាមគាត់បានដឹងឮអ្វីដែលខ្មែរក្រមចង់បានហើយគាត់ផ្ដល់សិទ្ធិសេរីភាពពេញលេញមកបានខ្មែរក្រមគាត់បានរស់នៅមានជីវភាពធូរធារសមរម្យហើយសមរម្យនឹងមិនមែនតែជីវភាពធធូរធារសមរម្យហើយយើងវង្វេងជាតិរបស់យើងទេធូរជីវភាពធូរធារសមរម្យដោយតាមរបៀបរបស់គាត់ការរស់នៅតាមទំនៀមម្លាប់ប្រពៃណីពីដើមមកដល់សប្តាហ៍ថ្ងៃហ្នឹងចា៎ អរគុណខ្លាំងណាស់ពិតជាមានភាពក្បោះក្បាយហើយនឹងខ្ញុំបានយល់អំពីគោលបំណងនៃការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមរបស់យើងគឺមិនមែនមានន័យថាកំពុងតែតស៊ូទាមទារទឹកដីទេប៉ុន្តែយើងសូមទាមទារនៅសិទ្ធិសេរីភាពជាមនុស្សជាតិរស់នៅមានសិទ្ធិសេរីភាពជាពិសេសគឺសិទ្ធិជនជាតិដើមដែលរស់នៅលើទឹកដី តាំងពីដើមមកដើម្បីអាច មានជីវិតរស់រាននិងប្រើប្រាស់នៅវប្បធម៌របស់ខ្លួនឯងភាសារបស់ខ្លួនឯងសិទ្ធិសេរីភាពរបស់ខ្លួនឯងក្នុងការធ្វើកិច្ចការងារដែលជាដើមកំណត់ជា ខ្មែរចា៎និងជាអ្វីដែលប្រជាពលរដ្ឋយើងត្រូវការមែនទេចា៎បាទបាទត្រឹមត្រូវហើយបាទសូមអរគុណខ្លាំងណាស់លោកយ៉ាន់បណ្ណាចំពោះពេលវេលាដ៏មានតម្លៃផ្ដល់ជូននៅ SBS ខ្មែរសូមជូនពរលោកទទួលបាននូវសុខភាពល្អនិងសំណាងល្អចាស់សូមជម្រាបលាតែប៉ុណ្ណេះសិនចា៎បាទអរគុណច្រើនណាស់បាទអរគុណច្រើនវេលាបាទសុខសប្បាយចា៎ ចុច like share comment nâng follow SBS ខ្មែរនៅលើ Facebook